shadow កន្លែងនេះហានិយាយពីដូចក្មេងដាក់ទី10ផាត់អត់ blend សោះហ្មងណា look ហើយស្អីគេនេះអីគេនេះអូ my god អ្នកនរគ្នាសួស្តីអ្នកនរគ្នាស្វាគមន៍អ្នកនរគ្នាត្រឡប់មកវីដេអូ make up របស់ខ្ញុំវិញថ្ងៃនេះគឺខ្ញុំធ្វើវីដេអូ make up អញ្ចឹងនៅក្នុង Go Out with Cosme ដែលរបៀបដូចយើងទៅក្រៅយើងផាត់មុខមិនអីមិនអញ្ចឹងណាប៉ុន្តែលើកហ្នឹងគឺយើងទៅក្រៅនៃកាត់ហើយដោយសារតែ we covid so ខ្ញុំនឹងមកធ្វើវីដេអូ make up challenge មួយសម្រាប់អ្នកនរគ្នាគឺ red light makeup ឬក៏ LED light makeup អាហ្នឹងមានន័យថាអញ្ចេះហតដគឺខ្ញុំផាត់មុខអីគឺយើងត្រូវមើលថាយើងផាត់សមោមិនអីមិនចឹងតែលើកហ្នឹងគឺយើងដូរពីភ្លើងពណ៌សទៅភ្លើងពណ៌ក្រហមវិញ screen កាមេរ៉ាគឺទៅជា black and white ទាំងអស់ឬក៏ទៅជាប្រាក់ប្រាក់ទាំងអស់អញ្ចឹងវារៀងពិបាកឲ្យយើងមើលដែរអឺខ្ញុំនឹងផាត់មុខទៅតាមលោកមួយនេះផ្នែកក្រហម let's see ថាតើខ្ញុំអាច play color ផ្នែកក្រហមហ្នឹងដូចលោកមួយនឹងអត់តោះសហការីសុំភ្លើងក្រហម Wow Oh my god អូខេ this is going to be very red ចាប់ផ្ដើមដំបូងគេគឺមុខខ្ញុំឥឡូវហ្នឹងគឺ already step to skin care អឺ no step to sunscreen ហើយណាអ្នកនរអញ្ចឹងមានន័យថាខ្ញុំនឹងចាប់ផ្ដើម make up តែម្ដង so my first use going to be my favorite BB cream មកពី Chris and Lily យើងចាប់ផ្ដើម Thank you. feeling so weird បើសិនជាយើងផាត់ម្សៅតំណប់អត់អីទេយើងអាចមើលដឹងថាអូខេពណ៌ម្សៅតំណប់យើងផាត់ឲ្យទៅពេញពេញណាប៉ុន្តែជាមួយនៅពេលដាក់ contour ខ្ញុំមិនដឹងថា maybe I can apply it over or what ទេនេះ one thing that I feel right now គឺឃើញមុខខ្ញុំរៀងអត់លងជាងមុនប៉ុន្តែឃើញ everything will still ដែរ will still អត់មានឃើញលឹកប្លែកអីសោះហើយខ្ញុំដាក់ម្សៅតំណប់ឡើងច្រើន ខ្ញុំមិនដឹងថាផ្នែកខ្ញុំឥឡូវនឹងបាត់ស្លក់ហើយនៅទេ so ខ្ញុំត្រូវ carefully ត្បិតតែវាមើលអត់ដឹងថាបាត់ឬក៏អត់បាត់ទេមិនដែរខ្ញុំត្រូវតែព្យាយាមនិយាយទៅផាត់ឡើងនឹងឲ្យច្រើនតង់តិចលុយដូចតង់វាដដែលតែវា plan អញ្ចឹងណាចឹងយើងចាប់ផ្ដើមជាមួយនឹង contour contour ឥឡូវហ្នឹងគឺខ្ញុំប្រើជាមួយនឹង Piri Pira English shading ហើយខ្ញុំប្រើជាមួយនឹងលេខ2អឺ shade របស់ខ្ញុំគឺខ្ញុំប្រើលេខ2 contour ជាមួយនឹង highlight គឺខ្ញុំប្រើ Piri Pira ដូចគ្នាអឺ អ្នកនរគ្នាឆង់ហ្មងឆង់អត់ដឹងដល់ខ្លួនឯងផាត់មិនហ្មងណាអានេះសំណាងឯងរបៀបដូចត្រឹមតែ red light បើថាអារបៀបដូចបិទភ្នែកហ្មងអានឹងចប់បណ្ដោយហ្នឹងហើយខ្ញុំផាត់ដៃនេះអូខេហើយយើងនឹងផាត់តម្រង់ចៅរបស់យើងនៅពេលដែលនិយាយទៅខ្ញុំមានកតុយអ្នកនរនេះកតុយខ្ញុំត្រូវគូដល់នេះអញ្ចឹងកន្លែងដែលអត់មានហ្នឹងខ្ញុំនឹងគូពណ៌យើងកម្ៅជាង តែឥឡូវយើងឲ្យស្មោលវាសិនខ្ញុំគិតថា maybe ដោយសារតែខ្ញុំប្រើសរោមបណ្ដោះហុំភ្នែកគេអ្នកទាំងអស់គ្នាតែគេប្រាប់ថាសរោមបណ្ដោះហុំភ្នែកហ្នឹងប្រើទៅនៅកន្លែងភ្នែកគេតែខ្ញុំប្រើទៅនៅកន្លែងចើមដែរវាដូចយើងសល់ហ៎មានអារម្មណ៍ថាចើមខ្ញុំដោះអត់ហូមវែងជាងមុនណាតែកន្លែងនេះនៅអត់ដោះដែរនេះអាកន្លែងអត់មានហូមនេះគឺនៅអត់មានតែកន្លែងដែល មានគឺឃើញក្រាស់ជាងមុនអូខេអញ្ចឹង This is my bro do you think? Not bad. Toh, go for another side. អ្នកនរអញ្ចឹងគឺខ្ញុំអាចសិតអញ្ចើមបានហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមសិតអញ្ចើមជាមួយនឹង mascara អញ្ចើមរបស់ Face ពុលដល់សាច់អញ្ចើមក៏វាធ្វើឲ្យអញ្ចើមរបស់យើងមើលទៅគឺដិតមានន័យថារបៀបដូចឥឡូវថាយើងគូហើយអញ្ចឹងយើងទៅសិតអានេះម្ដងទៀតវាដូចវាដូចសឹងបើយើងគូបើយើងសិតដល់សាច់អញ្ចើមវាស្មើនឹងយើងគូអញ្ចើមមកតង់ទៀតហើយវាឃើញដូចយៈអញ្ចឹងអញ្ចឹងយើងគូយើងសិតវាទៅពីលើពីលើបានហើយ នេះអាពណ៌សូកូឡាហ្នឹងគឺខ្ញុំសិតវាឡើងលើចឹងសិតមកខ្ញុំសិតហើយអ្នកនរគ្នាតែដើម្បីចង់សិតពណ៌ខ្មៅ ពីលើ ចាមនឹងមកតង់ទៀតណាគឺខ្ញុំត្រូវចាំឲ្យពណ៌សូកូឡាហ្នឹងស្ងួតសិនសូខ្ញុំនឹង contour ចំងខ្ញុំឡៃនេះជាមួយនឹង contour ដែលខ្ញុំប្រើពេញមុខមិញ style តើខ្ញុំប្រើពណ៌ស្ដើងស្ដើងបានអីដោយសារតែខ្ញុំមិនដឹងថាតើពេលខ្ញុំផាត់ចេញទៅវាដិតប៉ុណ្ណាអញ្ចឹង I'm afraid ថាដាក់ទៅវាជាប់ណា so ខ្ញុំនឹង នេះឆ្លៀតពេលហ្នឹងហេតុអីក៏មុននឹងសុកសុកគូអញ្ចើមសោះប៉ុន្តែមក control ដោយសារទៅកន្លែងគូលអញ្ចើមនេះគឺយើងត្រូវ plan ណាស់អ្នកនរគ្នានេះគូលអញ្ចើមហ្នឹងអត់ plan ទេគឺអឺស្លុយណាស់វាខ្មៅម្ដងហ្មងណា mascara អញ្ចឹងពណ៌ខ្មៅម្ដងអាពណ៌សុកឡាខ្ញុំស្ងួតទេអ្នកនរគ្នាសិតពណ៌ខ្មៅនឹងប្រយ័ត្នតិចណាពណ៌ខ្មៅនឹងគឺដិតណានេះយើងនិយាយទៅយើងសិតតែនៅលើដែលអារម្មណ៍ដែលវាបាស់ហើយអ្នកនរគ្នាគឺសិតប្រយ័ត្នមែនតែនអូខេ នេះដូចគ្នាអូហូមចាំខ្ញុំឥឡូវវែងអ្នកនរគ្នាគាត់តែវាតោះមួយត្រង់ថាវាដោះទៅហូមដដែលដដែលហូមថ្មីវាដោះ done my bro is done ឥឡូវខ្ញុំត្រូវការរើសជក់ color ផ្នែកដើម្បីផាត់ពណ៌ក្រហមហើយទៅខ្ញុំមើលអត់ដឹងថាតើជក់មួយណាដែលមានពណ៌ហើយឬក៏ជក់មួយណាដែលអត់ទាន់មានពណ៌ឯងម៉ែ ជាខ្លាចយកចាប់មកគេលោកជួននឹងធ្លាប់ផាត់ពណ៌សូកូឡាកម្មៅអីចឹងណាមើលតែអានេះសជាងគេអ្នកនរខ្ញុំផាត់អានេះអែខ្ញុំភ្លេចថាពណ៌ក្រហមនឹងនៅ ប្រទេសណាទៀតបាទអូសុំមកភ្លើងបានអត់ Oh my god it's look like like like brown កាន់មកយើ this is brown ឥឡូវខ្ញុំកែចងចាំរបស់ខ្ញុំវិញណាខ្ញុំគិតថានេះពណ៌ក្រហមចោះ Okay let's see ខ្ញុំគិតថានឹងពណ៌ក្រហមអឺ yes hope so លាក់ឃីលីពណ៌ក្រហមហ្នឹងនឹងឲ្យយើងឃើញស្រមោលដែរអ្នកនរគ្នាអញ្ចឹងយើងដឹងថាតើយើងវាពណ៌ហ្នឹងដល់ណា palette ខ្ញុំវាច្រើនពេកគាត់អ្នកនរគ្នា palette ក្រហម palette មិនក្រហមទេផាឡេតខ្ញុំវាច្រើនពេកអញ្ចឹងទៅខ្ញុំអត់ចាំថាតើមកក្រុមណាគឺពណ៌ក្រហមទេដល់ពេលបិទអញ្ចឹងគឺមើលឡើងដឹងបាត់ហើយអូខេប៉ុណ្ណឹងជំនាញ100%ជាមួយពេលបើកភ្លើងវិញខ្ញុំនឹងបែកពីហ្មង យើងយកមានអាជក់នេះប្រើហើយឯងអូយើងដើម្បីកុំឲ្យគ្រោះថ្នាក់យើងប្រើជក់ផ្សេងមួយទៀតអ្នកនរគ្នាកុំឲ្យជាន់ពណ៌គ្នាយើងយកវាមក blend ពណ៌ក្រហមខាងក្រោមនេះអូខេបន្តមកគឺខ្ញុំចាប់ផ្ដើមប្រើជាមួយនឹង eyeliner មិញខ្ញុំគូ eyeliner សិន អុយក្រហមហ្នឹងណានៅពេលពណ៌ណាដែលកំកោះលួយនេះខ្មៅខ្មៅគឺឃើញច្បាស់ហ្មងណាអូយ god មក eyeliner is done ហើយខ្ញុំអត់យក eyeliner ពណ៌ខ្មៅនឹងជា wing ទេដោយសារ wing របស់ខ្ញុំគឺពណ៌ក្រហមខ្ញុំយកក្រែមហ្វេដែលសារខ្ញុំនិយាយថាក្រែមហ្វេ cosmetic ហ្នឹងគឺវាជាប្រភេទ matte គូទៅយើងគូទៅស្ងួតអត់អីទេ F09 ក្រែមនឹងពេលខ្ញុំលាបគឺក្រហមកម្មៅដិតហ្មង Right now it's brown we looking so brown Oh my god it's a lot is a lot ច្រើនពេកឯងច្រើនពេកឯងច្រើនពេកខ្ញុំខ្លាចគូទៅវាអត់ស្ងួតណាវាកតាអូខេអឺខ្ញុំខ្លាចខោ again ខ្ញុំជូតក្រែមចេញខ្លះសិន a big fail មកអ្នកនរគ្នាបានចប់តាមនឹង firstly ខ្ញុំត្រូវទៅធ្វើឲ្យរូបភ្នែករបស់ខ្ញុំនឹងគឺវាងោហើយវាក្រាស់សារនេះខ្ញុំខកជាមួយនឹង Bare Glam mascara this is two of my favorite mascara មកអ្នកនរគ្នាត្រូវទៅប្រើវាពីពួកអីវាងោហើយវាអត់ដាច់រូបភ្នែកទេវាអាច remove បានដោយ cleansing oil ទៀតតោះអញ្ចឹងយើងពុតវាសិនទៅ ខ្ញុំនឹងឲ្យអ្នកនរគ្នាឃើញពីភាពខុសគ្នារវាង mascara បែលកលៀមដែលលាបហើយជាមួយនឹងអត់លាបចម្រើខាងនេះគឺពុទ្ធរំលែកហើយ real lash ចង់និយាយថាអត់មានតហុំភ្នែកឬអីទេគឺហុំភ្នែកកប៉ិចកប៉ិចចឹងណាប៉ុន្តែនៅពេលដែលយើងពុតហើយហើយយើងលាបជាមួយ mascara ណាឃើញអត់ Berkeley mascara is very good lash គឺខ្ញុំប្រើ mode តាក់ទាញរបស់ Cosme Beauty ចឹងយ៉ាពេលហ្នឹងគឺខ្ញុំហៅមុំភ្នែកតែក្រាស់ក្រាស់ដើម្បីផាត់ដោយសារភ្នែកពេលហ្នឹងដិតតែលមើលឃើញដិតនេះណាខ្មើឃើញក្នុងកាមេរ៉ាក៏ដិតដែរនេះហើយប្រើកាវហុំភ្នែកបិទតបកភ្នែកហុំភ្នែកអីហ្នឹង ทูอินวอนบอลฮโลไอเท t ពេលដែលអ្នកនរគ្នាខ្លាចពាក់រុំភ្នែកទៅវាសំយងចោលរបៀបដូចចេះហាឬក៏ត្រង់ពេកអ្នកនរគ្នាអាចពត់រុំភ្នែកយើងឲ្យហើយលាប mascara ឲ្យហើយចំណែកនរគ្នាពាក់រុំភ្នែកទៅគឺវាឃើញភ្នែករបស់យើងហ្នឹងរុំភ្នែករបស់យើងដឹងងយ រៀងកម្ៅណាផាត់នៅកន្លែងកតុយនេះប៉ុន្តែពេលហ្នឹងខ្ញុំផាត់ពណ៌អីនេះខ្ញុំភ្លេចបាត់ហើយហើយឥឡូវខ្ញុំភ្លេចទៀតឥឡូវខ្ញុំដាក់ពណ៌នេះចុះទៅអ្នកនរគ្នាតែចេះទៅទៅហើយនេះឥឡូវដាក់ពណ៌នេះហើយហើយគឺចូលដល់ជាមួយនឹង color ពណ៌អ្នកនរគ្នា ពណ៌គឺខ្ញុំប្រើជាមួយនឹងពណ៌អីខ្ញុំមិនដឹងទេខ្ញុំមិនដឹងហ្មង have no idea ហ្មងអ្នកនរគ្នានេះមើលអត់ដឹងថាខ្លួនឯងប៉ះពណ៌អីហ្មងប៉ុន្តែ maybe បរិមាណ color ពណ៌ maybe ខ្ញុំធ្វើចែកខ្ញុំធ្វើចង់3 4ដងហើយខ្ញុំគុំចេះចេញហ្នឹងហើយយើងខោតថាអញ្ចឹងណាព្រោះយើងយើងដឹងថាយើងដាក់ចំនួនដិតប៉ុណ្ណាអញ្ចឹងឥឡូវដាក់នៅនេះដិតបាត់ហើយបងប្អូនគាត់តែដាក់ប៉ក់ឃើញមកដិតបាត់ហើយ ដូរជក់មួយសិនដិតខ្លាំងណាមកទៀតគឺចូលដល់ក្រែមអ្នកនរគ្នាក្រែមគឺអាក្រែមក្រហមដែលខ្ញុំប្រើមិញហ្នឹងណាបោះ Face Cosmetic F09 នឹងចេញពណ៌ brown ទៀតណាអូក្រាស់ស្លាប់បបេមាត់វិធីដែលពេលខ្ញុំលាបអា over ហ្នឹងវាច្រើនខ្ញុំលាបខ្ញុំដូចចិត្តចេះនេះវាឃើញអាកន្លែងដែលយើងលាបលាបលាបលាបហៀយើងទៅចេះហើយយើងទៅចេះ អូខេ last part គឺមានអីអី pink blue អីគឺខ្ញុំយកពណ៌ដែរកុំឲ្យខុសខ្ញុំយកជក់បែបនេះហើយខ្ញុំយក highlighter មកដាក់នៅច្រមុះលើមាត់ស្ពាល់ហើយជាមួយនឹងថ្ងាសតោះច្រមុះនឹងឲ្យដាក់ចាងតិចតិចតិចចឹងទៅ អឺអាភ្លើងក្រហមនេះស្បិតតែក្រហមប៉ុន្តែពេលដាក់ highlight ទៅចាំងតាវាមិនមែនរបៀបដូចល្ងិតណានេះហើយបន្តមកគឺយើងដាក់នៅនឹងពណ៌យើងណៃនេះអូវ៉ាវអូវ៉ាវយាយអ្នក ធៀមកញ្ចក់មួយនៅមុខខ្ញុំចែដើម្បី reaction ខ្លួនឯងចឹងណាហើយមានកញ្ចក់ធំនៅនោះទៀតឥឡូវតោះបាក់ភ្លើង Oh my god. How bad? It, it, oh my god, it looks so bad. No, my base makeup is fine, my eye is fine, but... Oh my god. That looks so bad ណាបងប្អូន Oh my god. Eyeshadow is not blendable nói nhóm ở mũi cứ only brow hay. I want to erase my face right now ខ្ញុំចង់លុប <gasps> អូ my god អ្នកនរគ្នា blush ក៏អត់មាន contour ក៏អត់ឃើញស្អីក៏អត់ឃើញដែរហើយមួយទៀត eye shadow របស់ខ្ញុំ eye shadow របស់ខ្ញុំគឺ fail មហាធំធេង oh my god អូលាក់កេលីខ្ញុំបិទរូបភ្នែកអ្នកនរគ្នាបើខ្ញុំបិទរូបភ្នែកមកខ្ញុំលាបតែ eye mascara ទៀតណាសរុបពងទាអូខេអ្នកនរគ្នាចប់អា eye shadow កន្លែងនេះនិយាយពីដូចក្មេងដាក់ TikTok ផាត់អត់ blend សមហ្មងណា look ហើយស្អីគេនេះ my god ដល់នេះខ្ញុំម៉ាហើយ where is my blush ដែលខ្ញុំឃើញថាដិតមិញហ្នឹងឥឡូវនៅណាហើយមុខឡើងដូចប្រាក់ស៊ីម៉ងមុខក៏បិទតែភ្នែកចេះដូចប្រាក់ស៊ីម៉ងហ្នឹងដល់នេះ so if you guys want to see more makeup challenge អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបាន and if អ្នកទាំងអស់គ្នាសាកធ្វើអា makeup challenge red line នឹងដែរតើវាមិនខ្ញុំចង់ដឹងថាអ្នកទាំងអស់គ្នាផាត់ទៅវា fail ដូចខ្ញុំអត់អាយ market as a fail ទោះបីអ្នកនរគ្នាថាបងវាអត់អក្រក់ខ្លាំងប៉ុន្តែ វាអក្រក់ខ្លាំងសម្រាប់ខ្ញុំគឺខ្ញុំគិតថាវា អូខេ anyway បើសិនជាអ្នកនរគ្នាបានធ្វើ make up challenge នឹងដែរ complete comment ខាងក្រោមថា how is it is it a success or is it a fail ហើយបើសិនជាអ្នកនរគ្នាចង់ឃើញខ្ញុំធ្វើ make up challenge អីផ្សេងផ្លែកទៀតអ្នកនរគ្នាអាច comment ខាងក្រោមបានដូចគ្នា bye bye